formula of vertical transition parabola នេះត្រង់ចំណុចនេះគឺយើងរៀនគណនារកអនេនៃខ្សែកោងតភ្ជាប់រាង parabol ដែលយើងប្រើសម្រាប់ភ្ជាប់ផ្លូវដែលមានមុំចំណោតខុសគ្នាចំណុចនេះយើងតាំងចំណុច T1 គឺជាចំណុចចាប់ដើមនៃខ្សែកោងតភ្ជាប់ ហើយទេពីវិញជាចំណុចចុងបញ្ចប់នៃខ្សែកោងតភ្ជាប់រាងប៉ារ៉ាបូលខ្សែកោងនេះគឺខ្សែកោងរាងប៉ារ៉ាបូលអញ្ចឹងសមីការប៉ារ៉ាបូលរបស់យើងមានរាងអ៊ីលេធំស្មើគុយដក p លើ 2l គុណនឹង x ក្រេបូក p អញ្ចឹងយើងមើលក្នុងរូបនេះ l យើងដឹងហើយពួកយើងដឹងហើយគឺជាចម្ងាយនេះ ជាប្រវែងតាមទិសដេករវាងចំណុចចាប់ផ្ដើមនៃខ្សែកោង T1 និងចំណុចចុងចប់នៃខ្សែកោង T2 x និង y ធំជាកអនេនៃប៉ាល់បូលធៀបនឹងចំណុចចាប់ផ្ដើមនៃខ្សែកោងយើងយើងនិយាយស្រួលស្ដាប់មានន័យថាបើយើងនេះគឺ x អក្សរនេះគឺ y ធំសម្រាប់ parabol x និយាយធំចឹង x y ធំវាយើងវាស់កោនៃវាធៀបនឹង t មួយទាំងអស់ t មួយហ្នឹងមានន័យថា x ស្មើ0នេះគឺ x ស្មើ0ចឹងត្រង់ t មួយយើងបាន x ស្មើ0នេះធំនេះស្មើ0ដែរ h abc របស់ខ្សែកោង យល់ធំជាអកនេះរបស់ខ្សែកោងហើយពេក្នុងនោះមុំពេគឺជាមុំមួយនេះមុំនេះគឺមុំពេហើយមុំនេះគឺមុំកុយពេនិងកុយមួយឡើងចំណោតមួយទៀតចុះចំណោតតាមរូបនេះតាមទៀតយើងសល់ប៉ារ៉ាម៉ែត្រនេះគឺ y តូច y តូចយើងហៅថា offset offset ហ្នឹងគឺជាចម្ងាយ ពីខ្សែកោងទៅ1 បន្ទាត់ដែលប៉ះជាមួយចំណុច T1 និងចំណុច T2 ចឹងនៅត្រង់ចំណុចនេះអ៊ីក្រិច3យើងឆ្លើយប៉ុណ្ណឹងនៅត្រង់ចំណុចនេះវិញអ៊ីក្រិចរបស់យើងគឺអ៊ីក្រិចតូចហ្នឹង offset ហ្នឹងគឺធៀបជាមួយនឹងបន្ទាត់មកពីខាងស្ដាំទៅវិញអញ្ចឹងត្រង់បើចេញពីចំណុចប្រសពនេះទៅ ផ្នែកខាងនេះគឺយើងប្រើបន្ទាត់មួយនេះបាទផ្នែកខាងឆ្វេងដែរយើងប្រើបន្ទាត់មួយនេះអញ្ចឹងដងចំណុច PE ហ្នឹងគឺ HML 2ចូលចំណុចជាចំណុចកដាលនៃខ្សែកោងចំណុចប្រសពឬបន្ទាត់នេះប៉ះតាមចំណុច T1 និងបន្ទាត់នេះប៉ះតាមចំណុច T2 ហ្នឹងគឺផ្សព្វគ្នានៅត្រង់ HML 2 ជាង electric ធំយើងហៅថា profile elevation ជាអនេះរបស់ខ្សែរបស់ parabol ធៀបនឹងចំណុច T1 electric តូចគឺជា offset ធៀបនឹងចំណុច T1 ដូចគ្នាអត់ធៀបប៉ណ្ណឹងធៀបនឹងខ្សែកោងជាមួយនឹងបន្ទាត់ប៉ះតាមចំណុច T1 និង T2 ចឹងដល់ពេលយើងចង់ដឹងកម្ពស់របស់បន្ទាត់ប៉ះធៀបនឹងចំណុច T1 គឺយើងយក y តូចបូកនឹង y ធំដែលយើងហៅថា elevation of tangent line តមកទៀតយើងមានសមីការពេតូចនេះស្មើ y តូចបូក y ធំលើ x នឹងគឺយើងមើលតាមរូបតាមធរនិមិត្តតាមមុខនេះគឺយើងមានពេចឹងមកជ្រុងឆោមលើជ្រុងជាប់ជ្រុងឆោមគឺប្រវែងប៉ុណ្នេះប្រវែងប៉ុណ្នេះគឺ y តូចបូក y ធំ នៅលើជ្រុងជាប់ហ្នឹងគឺប្រវែង x ចឹង p ស្មើ y តូចបូក y ធំចែកដោយ x ត្រង់ទៀត y តូចនេះស្មើឲ្យដកគុយដក p លើ pl ចែកនឹង x អញ្ចឹងយើងស្រាវចេញពីសមីការនេះមកអញ្ចឹងខ្ញុំសេសមីការនេះឡើងវិញយើងមាន y ធំស្មើគុយដក p នៅលើ pl គុណនឹង x បូក px ហើយមានសេរីនៃការមួយទៀតគឺ p នេះស្មើ y តូចបូក y ធំចែក x អញ្ចឹងយើងចង់រកតម្លៃសមីការរបស់ y តូចចឹងកន្លែងនេះខ្ញុំទាញថា px ស្មើ y តូចបូក y ធំទាញរក y តូចស្មើ px ដក y ធំប៉ុន្តែ y ធំគឺស្មើឲ្យប៉ុណ្ណេះយើងជួសសមីកាយ y ធំចូលពេល x ដកសមីកាយ y ធំគឺប៉ុណ្ណេះគុយដកពេលលើ PL x ការ៉េបូក px អញ្ចឹងយើងកុនវលាតមក px ដក px នេះអស់អញ្ចឹងកន្លែងនេះនៅសល់យើងតូចមួយយើងនៅសល់ đó cười độ p នៅលើ PL គុណនៃ x ក្រេអញ្ចឹងសមីការនេះវាដូចគ្នាយើងស្រាយមកយើងស្រាយវាមកបានប៉ុណ្ណឹងអញ្ចឹងនៅតងចំណុចប្រសពតងចំណុច PE PE នឹងគឺជាចំណុចប្រសពរវាងបន្ទាត់ប៉ះតាមចំណុច T1 និងបន្ទាត់ដែលប៉ះតាមចំណុច T2 ទេ2អញ្ចឹងតោះចំណុច P ហ្នឹង PE ហ្នឹងយើងតាំង Y តូចស្មើ E ហ្នឹងគឺតោះ X ស្មើ L 2ចឹងចូល h ស្មើលើ2ចូលក្នុងសម័យកាលនេះទៅដើម្បីរកតម្លៃ y តូច នេះក៏តូចឆ្មាដកគុយដក p លពី l ក៏នឹង x ការ៉េជាង x ការ៉េ x ស្មើ l ពី x ការ៉េស្មើ l ការ៉េល4 l l មកចោលពី1ដល់8អញ្ចឹងនៅសល់ l លើ8កតាដក l លើ8កតាគុយដក p ញ៉ាដកនេះនៅសល់ដដែល គួយដកពេតតែយើងសម្រួលនេះហ្នឹង L ក្រេដ4ចែកនឹង 2L សល់ L 8អញ្ចឹងដក L 8តែគួយដកពេហ្នឹងវាជាតម្លៃរបស់ Y តូចដែលយើងតាំងទៅសល់ L តូចនៅត្រង់ទីតាំង x ស្មើ L 2 coordinate or the peak or the parabola, which are important for estimation of the minimal side estimate. ចឹងនៅក្នុងការគណនារកយ៉ាងងាយមើលឃើញសមត្ថភាពបរិមាណហ្នឹងគឺវាតកតងទៅនឹងទីតាំងនៃចំណុចកំពូលរបស់ប៉ារ៉ាបូលអញ្ចឹងមានន័យថាយើងត្រូវគណនារកអនេះនៃចំណុចកំពូលប៉ារ៉ាបូលហ្នឹងចឹងទូទៅសម្រាប់ហោ កណនីនៃខ្សែកោងមួយកណនីនៃយនិកពូលរបស់ខ្សែកោងមួយគឺត្រូវយកសមីការហ្នឹងមក derivative នៅថតឲ្យយកសមីសមីមានសមីការ y ឆ្មាប៉ុណ្នេះនេះជាអនុគមរបស់យើងចង់រកចំណុចកម្ពូលរបស់វាចំណុចបរមាឬក៏ចំណុចអតិបរមារបស់វាយើងយកវាទៅ derivative ទៅចឹងជាអានេះ derivative ទី1នៃ y ពីស្មើដល់

ធំស្មើវែងដកវែងលើពី L ក្រែង ជាងនេះធំរបស់យើងស្មើនឹងតំទៀត x ការ៉េ x ចឹងយក y ធំមកដេវេនេះវិធី1យើងបានព្រួយដកភេនៅលើ 2l ដេវេ x ការ៉េបាន 2x ដេវេ 2x នេះបានពេហើយយើងឲ្យមីការនឹងស្មើ0ដើម្បីគេងហោតម្លៃរបស់ x ពីយើងនឹងយកចោលអស់ របស់ពេមកស្ដាំមកចឹងបានអង្គុយដកពេនៅលើ L x ស្មើឲ្យដកពេព្រោះខ្ញុំបោះពេនោះមកស្ដាំដៃទាញរក x មកដក PL ចែកនឹងគុយដកពេឬក៏យើងអាចសរសេរបានថាយើងគុណញ៉ាដកចូលទៅបាន PL នៅលើពេដកុយជាអិចហ្នឹងគឺជាអាព្ស៊ីនៃចនិកពូរបស់ប៉ារ៉ាបូលចឹងយើងបានតម្លៃ x យើងយក x នេះមកជួសចូលក្នុងសមីការនេះដើម្បីរកតម្លៃរបស់ y រកនៃនៃចនិកពូរបស់ប៉ារ៉ាបូលយើងហុចទៅតូចស្មើដកពីដក p លើ pl គុណនឹង x ការ៉េ ចឹង x-ray បាន p ការ៉េ l ការ៉េនៅលើ p ដកគុយនេះលើជាការ៉េបានជាបានតែមួយទៀតនេះខ្ញុំគុណញ៉ាដកចូលទៅបានជា p ដកគុយនៅលើ pl ព្រោះមួយការកន្លែងដកកថាគុយដក p អញ្ចឹងខ្ញុំគុណដកចូលទៅទៅជា p ដកគុយវិញ p ការ៉េ l ការ៉េចែកឲ្យ p ពេលដកគុយលើកជាការ៉េចឹងសេគុណ2ដូចគ្នាខ្ញុំសម្រួលពេលដកគុយដូចគ្នានឹងសម្រួលនេះចោលទៅហើយនេះសម្រួលចោលទៀតចឹងនៅសល់អីពីយកគឺពេលការ៉េ L ហើយវាបែងគឺ2កតាឲ្យពេលដកគុយហ្នឹងគឺជាតម្លៃរបស់សម័យកាលរបស់ Y តូចយើងអាចរកតម្លៃ Y ធំក៏បានដែរ វិរិទ្ធធំដែលជាចំណុចកំពូលនៃប៉ារ៉ាបូលយើងត្រូវយកតម្លៃ x នេះមកជួសចូលក្នុងសមីការនេះវិញចឹងខ្ញុំជួយខ្ញុំជួយតម្លៃ x ចូល អ៊ីរិចធំស្មាគុយដក p ទៅពី l គុណនឹង x ការ៉េអញ្ចឹង p ការ៉េ l ការ៉េនៅលើ p ដកគុយនេះលើកជាការ៉េទៀតបូក px p នេះគឺ pl នៅលើ p ដកគុយ ចឹងកន្លែងនេះយើងឃើញថាគឺយកគឺមានគុយដកពេហើយវាបែកនោះពេដកគុយចឹងចឹងអាចទាញដកនឹងជាជាកតាទៅទាញបាននេះក្រឹតធំនេះបានចេះដកលើនេះពេដកគុយវិញលើ PL ពេក្រេក្រេនេះពេដកគុយ ជាងរេបូកពេល L នៅលើពេលដកគុយចឹងពេលហ្នឹងយើងអាចជំរួលពេលដកគុយនឹងបានហើយពេលដកគុយពេលដកគុយ L យើងរួម L ក្រេនេះចឹង Y ធំស្មើដល់ពេល L នេះជំរួល L1 ចោលយើងសល់ P ក្រាលលើ2កតាឲ្យ P ដកគុយបូក P ក្រាលនៅលើ P ដកគុយអញ្ចឹងគឺបែង P ដកគុយដូចគ្នាអញ្ចឹងដើម្បីឲ្យងាយស្រួលខ្ញុំគុណភាគយើង2ចែកភាគបែងនេះ2ជាងវិញអញ្ចឹងពេលហ្នឹងភាគបែងនេះគ្នាយើងអាចឈីសងគ្នាបាន ចឹង 2PGL ដក PGL ចេញវានៅសល់ PGL នៅលើ2កតាអយ P ដកគុយចឹងហ្នឹងគឺជា ordinate របស់ចំណុចកំពូលនៃខ្សែកោងប៉ារ៉ាបូលដែលសម្រាប់តបជាប់រវាងផ្លូវដែលមាន មុំចំណោទវាខុសគ្នា ចឹងយើងស្រ័យបានសមីការទាំងអស់នេះហើយហើយយើងមើលទៅមុខទៀតទៀតเอาเล่นมาเลยครับทำคือเลย In many cases, it is convenient to represent the tangent grade in percentage and the horizontal distances in station. If the tangent grade are without unit, the horizontal distance are in meter. hang sai sai thong not. មុំចំណោតផ្លូវដែលយើងហៅថា tangent grade ឬយើងហៅថា gradient ຂະຫນາດរបស់វាគឺជាភាគរយហើយតម្លៃរបស់ x គឺតាំងចង្អែកតាមទិស x គឺយើងហៅថា horizontal distance ជាចម្ងាយដេកដែលយើងកំណត់វាជា station ជាស្ថានីយ៍ហើយបើសិនជា តម្លៃ tangent grade នេះមុំចំណោលផ្លូវនេះយើងអត់មានដាក់ຂະຫນាតឲ្យវាអញ្ចឹងពេលហ្នឹងមានន័យថាចម្ងាយតាមទិសដេកហ្នឹងគឺយើងគិតជាម៉ែត្រចឹងខ្ញុំសរុបឡើងវិញមានន័យថាបើសិនជាមុំចំណោលផ្លូវយើងគិតជាភាគរយចឹងទីតាំងតាមទិសដេកយើងអត់ដាក់ຂະຫນាតវាទេប៉ុន្តែយើងគិតវាជា station មួយទៀតវិធីមួយទៀតបើសិនជាមុំចំណោលរបស់យើងអត់មានຂະຫນាតយើងដាក់ຂະຫນាតឲ្យវាចឹងពេលហ្នឹងចម្ងាយតាមទិស x យើងដាក់ຂະຫນាតវាគិតជាម៉ែត្រ តារាងខាងក្រោមនេះគឺជាតារាងសម្រាប់បង្ហាញប៉ារ៉ាម៉ែត្រនៃប៉ារ៉ាម៉ែត្រធននិមិត្តនៃខ្សែកោងតបជាប់ក្នុងប្លង់ឈោមគឺមាន5 galon ទី1 station សំដៅលើតម្លៃរបស់ x the first column present the station នឹងគិតជាម៉ែត្រទី2 grade គឺនឹងគឺចង់សម្ដៅទៅលើតម្លៃពេលនិងអង្គុយនៅត្រង់ទីតាំង station ណាមួយ ចឹងពេគឺជាទីតាំងរបស់ចំណុចចាប់ផ្ដើមនៃខ្សែកោង BBC beginning of vertical curve BBC ហ្នឹងជាចំណុចចាប់ផ្ដើមនៃខ្សែកោងមានន័យថា beginning អូ vertical curve PI ke besar Pokoknya intersection. Besar betul dari kata jumlah BWC dan betul dari kata jumlah EWC. EWC is N over the curve. តទី2ចឹងកន្លោតទី2ត្រូវដាក់តម្លៃរបស់ពេតម្លៃរបស់គុយតម្លៃរបស់ពេធម្មតាត្រង់ទីតាំង BVC តម្លៃរបស់គុយនៅត្រង់ទីតាំង BVC កន្លោតទី3 tangent elevation មានន័យថាជាកម្ពស់របស់បន្ទាត់ប៉ះចឹងកម្ពស់របស់បន្ទាត់ប៉ះមានន័យថាវាជានេះជាតម្លៃរបស់ x មានន័យវាតម្លៃរបស់ y តូចបូក y ធំ តមក offset offset នេះគឺជាតម្លៃរបស់ y តូច profile elevation គឺជាតម្លៃរបស់ y ធំនឹងដូចដែលយើងបានឃើញនៅខាងមុខនេះមិនអញ្ចឹងគឺយើងបានបញ្យល់នៅមុខនេះហើយផ្សាយយើងចង់ដឹងថា y តូច y ធំនឹងត្រង់ណាយើងអាចមើលរូបក្នុងនេះផ្ទៀងផ្ទាត់ឡើងវិញបាន ចឹងជាទូទៅគឺយើងបង្ហាញបងនេះហ្នឹងជាដែលមាន parameter ទាំង5ហ្នឹងមាន station តម្លៃ x មាន grade នៅលើមុខចំណតផ្លូវមាន tangent elevation មាន offset ហើយនឹង profile elevation ខ្ញុំបានហាត់ឧទាហរណ៍ទី21 នៅក្នុងហ្នឹងគេឲ្យទិន្នន័យអឺពីលក្ខណៈធរវិទ្យាផ្លូវសំខាន់គេគឺផ្ដោតទៅលើ niveau របស់ផ្លូវក្នុងហ្នឹងក្លោនទី1គឺ station ទីតាំងរបស់ផ្លូវយើងគិតតាមបដ ாய் របស់ផ្លូវ ចឹងកន្លែងនេះចំណុចចាប់ផ្ដើមគឺទីតាំង99បូក75 99បូក75នៅទីតាំង99 75ដែររកផ្លូវរបស់យើងវែងចឹងគេកាត់វាមកកណាត់នៃសិក្សាទៅគុលសូនវានៅក្នុងទីតាំងណាមួយទៅទៅប្រវែងរបស់ផ្លូវយើងបោះចាប់ពីចំណុចសូនហ្នឹងមកចឹងដល់ពេលក្នុងនេះគេគិតទីតាំង ចំណុចដែលមានប្រវែង99 75ម៉ែត្រពី0មករហូតមកដល់ប្រវែងមួយទៀតគឺមានអាប់ស៊ី103 25ម៉ែត្រអញ្ចឹងមានន័យថា10គីឡូម៉ែត្រចុច325ម៉ែត្រវាស់ពីគីឡូម៉ែត្រនេះគឺ 99 75ឡាចឹងគឺកន់វាម្ដង25មិនយើងបន្ថែមម្ដង25ម៉ែន25ម៉ែនចឹងយើងកន់ផ្លូវហ្នឹងម្ដង25ម៉ែនចឹងឲ្យចំណុច99.75ម៉ែត្រហ្នឹងគឺជាចំណុចចុងបញ្ចប់នៃផ្លូវត្រង់ អានេះជានៅចុងចប់នៃផ្លូវក្រមគឺកអនេ100បូក00ហ្នឹងគឺជាចំណុច BVC ហ្នឹងជាចំណុចចុងចប់នៃផ្លូវក្រមឬក៏ចំណុចចាប់ផ្ដើមនៃផ្លូវតភ្ជាប់ដែលមានរាងជាប៉ារ៉ាបូល103នេះគឺកអនេនៃចំណុចចុងចប់នៃខ្សែកោងចំណុចហ្នឹងគឺ BVC Negatif EVC. PI ជាចំណុចកណ្ដាលរវាង L បាទនេះនេះគឺប្រវែង L L គឺយើងបោះពី BVC មកដល់ EVC អានេះ ចឹងប្រវែងពី BVC មក EVC នេះគឺជាប្រវែងអល់ហើយចំណុច PE គឺប្រវែង L2 ហើយ2ចឹងចំណុចនេះគឺជាចំណុច PE ហើយមុខបូក0ទី1នេះគឺពេពេស្មើបូក1%ហើយគុយស្មើបូក6%អញ្ចឹងមានន័យថាផ្លូវរបស់យើងវាឡើងចំណោទហើយឡើងតិចដំបូងឡើង1%បងឡើង1%រួចហើយឡើង 6%មួយភាគរយរួច6%ភាគរយដោយសារឡើងចំណោតអញ្ចឹងយើងដាក់សញ្ញាបូកនៅពីមុខបញ្ចុះចំណោតយើងសញ្ញាដក tangent elevation គឺយើងសំដៅទៅលើបន្ទាត់អឺប៉ះធៀបជាមួយនឹង គឺជាកម្ពស់របស់ផ្ទាត់ប៉ះធៀបជាមួយនឹងចំណុច B វិសេសឥឡូវខ្ញុំគូររូបឲ្យធំតិចដើម្បីស្រួលមើលនេះជាបន្ទាត់ប៉ះដែលកាត់តាមចំណុច BVC និង EVC អញ្ចឹងចំណុចនេះគឺ BVC ចំណុចនេះគឺ EVC ចម្រៀងនេះគឺផ្លូវការចុច BVC ចុចនេះគឺ EVC ចំណុចនេះគឺជាចំណុច PE ចឹង tension elevation ចំណុច BVC នេះមានកម្ពស់វា150ម៉ែត្រចំណុចនេះមានកម្ពស់150ម៉ែត្រ ចឹងយើងចង់ហៅចំណុចទី2វិសាមុំហ្នឹងគឺមុំពេមុំពេគឺមុំដេកដល់បេវិសេមុំពេនេះយើងមានមុំដេកនេះគឺមុំពេ1%ជាងស្គាល់កអនៃចំណុចនេះយើងចង់ហៅកម្ពស់របស់ចំណុចនេះយើងអាចធ្វើបានគឺយើងយក 150ចេញ25នេះគឺស្មើឲ្យ150នេះបូកនឹងកម្ពស់ប៉ុណ្នេះកម្ពស់ប៉ុណ្ណឹងគឺដោយសារយើងស្គាល់មុំពេព្រោះយើងពេគឺស្មើឲ្យឧទាហរណ៍យើងតាំងកម្ពស់ហ្នឹងគឺជាកម្ពស់ a ជាងពេគឺស្មើ a ចែកនឹង1 ចេញនឹង data x data x គឺប្រវែងពីមួយកង់មួយកង់នេះមកយើងហៅ data x ប្រវែងនេះស្មើស្មើគ្នា25ម៉ែត្រប្រវែងនេះស្មើស្មើគ្នាប្រវែងនេះយើងតាំងដោយ data x ស្មើ25ម៉ែត្រចេញទីហៅកម្ពស់ a គឺស្មើឲ្យ p គុណនឹង data x ចំពេស្មើ1%ស្មើឲ្យ0.01 0.01គុណនឹងថា x 25គុណនឹងបាន0.25ដែរអញ្ចឹងយើងយក150បូកនឹង0.25យើងបាន150បៀ25ដែរអូនេះចំណុចបន្តបន្តទៀតដូចគ្នាយើងបូកខែ25 25ទៅរហូតមកដល់ចំណុច PE នេះ 51ក៏វា50អញ្ចឹងយើងមើលមួយមួយយើងតាមអត់ទាន់បើយើងតាមអត់ទាន់យើងអាចខាវីដេអូហ្នឹងមើលឡើងភាសាទៀតដល់ពេលអញ្ចឹងបន្តប៉ះទី1ដែលមានមុំពេហ្នឹងគឺយើងចាប់ត្រឹមចំណុច PE ហ្នឹងបន្តបន្តគួយចាប់ពីចំណុច PE ហ្នឹងមក Ervision យើងត្រូវមើលបន្តទី2តទៅទី2គឺ PE មក Ervision ហើយលុប នេះចេញចឹងចំណុចទី2ដោយសារមានមុំនេះគឺជាមុំគុយមុំគុយយើងគឺស្មើហើយ 6%អញ្ចឹង0.06ចឹងចេញយកចេញពីចំណុច PE នេះយើងយកវាបូកនឹង coordinate ជាបូកនឹងកម្ពស់ដែលបានមកពីមុំគុយវិញព្រោះយើងដូរមុំចឹងមុំតាំងកម្ពស់ឈរនេះពីចំណុច PE នេះទៅបន្តប៉ះតាមចំណុចនៅលើបន្ទាត់ដែលកាត់តាម EVC ហ្នឹងខ្ញុំតាំងនៅ B ចឹងមានន័យថាកូននេះនេះ153នេះគឺស្មើឲ្យ151.5កូននេះបោះចំណុច PE 151.5បូកនឹង B ជាងវិសាមុខនឹងមុំគុយគុយស្មើ0ក្បេស0 6ហ្នឹងគឺស្មើ B ចែកនឹង delta x delta x របស់យើងស្មើ25ដដែល delta x គឺស្មើ25ម៉ែត្រទេបើយើងកង់ទេ យើងទាញហូបបេស្មើ0.06គុណនឹង25ម៉ែត្រគុណទៅបាន1.5ម៉ែត្រអញ្ចឹងកន្លែងនេះគឺ151នេះ5បូកនឹង1.5បូកទៅបាន100 1.5 1.5តតទៅគឺធ្វើបានក៏នេះទាំងអស់នេះចឹងសំខាន់ឧទាហរណ៍ខ្ញុំប្រកាន់ថាឲ្យយើងមើលឲ្យយល់ឲ្យយើងមើលឲ្យយល់តារាងរបស់គេថាលេខទាំងអស់នេះគឺគេអនុញ្ញាតមកទាំងនេះខ្ញុំគូអង្គការតរេជុំវិញនេះដាក់សញ្ញាសួរនេះមានន័យថាឲ្យពួកយើងរៀនគណនារត្រៃលេខនៅក្នុង អង្គការទេពរហមហ្នឹងតើគេគិតនេះវិញអញ្ចឹងខ្ញុំបញ្យល់យើងបានមកប្រឡោះប៉ុណ្នេះហើយយើងបានតម្លៃ tension elevation ហើយតទៅមកទៀតយើងមើលតម្លៃ offset ហើយនឹងតម្លៃរបស់ profile elevation ទៀត 100គួយ6% L L គឺបំលែងពី BVC មក EVC L ស្មើ13000នេះដកអន10000យើងស្មើ3ម៉ែត្ររបស់យើងស្មើ3ម៉ែត្រវាមានរូបមន្តសម្រាប់ជាអានិលីកតូច តូយើងមានសម័យការមួយនេះខ្ញុំជេសម័យការនេះឡើងវិញវាតូចស្មើដកគួយដកពេលនៅលើ PL X-ray វាកាយធំឆ្លៀនមកកាយធំហើយធំគួយដកពេលនៅលើ PL ប៉ុណ្ណឹង x ការ៉េបូក px ចឹងត្រឡប់មកមើលកន្លែងនេះវិញចឹងមើលថាតើតម្លៃ0.05ហ្នឹងបានអីដល់ខ្ញុំគណនាកន្សោមនេះណាកន្សោមកុយដកពេលទៅ PL នេះ increase ដកពេលនឹង PL increase មក6%ជាង0.06ដក0.01ចែកនឹង PL ដល់ស្មើ3ហើយម៉ែចេញចុចកាសចូលណា0.06ដល់0.01ឃើញ0.05ចែក2ចែកនឹង3 ចាំមុំអង្គុយមុំពេលកន្លែងនេះយើងគាត់មកមិនសោះនេះឃើញ8ស្ទា3 33 10សេគុណ15 2p pn ហើយខ្ញុំគណនី y ធំទៅជា y ធំស្មើហើយខ្ញុំតាំងវាដល់ពីគុណ a ធំមួយចឹងស្មើ a ធំ y ទី1នេះចំណុចបន្ទាប់ពី b ហ្នឹងគឺស្មើឲ្យអីជាងស្មើឲ្យអាធំនេះគុណនឹង delta x x នេះមានថា delta x វាយើងវាស់ បើយើងបោះចេញពីចំណុចតតគ្នាបើយើងវាស់ចេញពីចំណុច150នេះធ្វើជាគោលអញ្ចឹង150នេះ150វា3នេះស្មើឲ្យ150ពុកនឹង data y អញ្ចឹង data នេះជា data y អក្សរជា x របស់ខ្ញុំគឺ data x 25ម៉ែត្រ25ក្រេបូក p ពេល1% 0.01គុណនឹង delta x គឺ20%ចឹងចុចលេខទៅដោយសារមីក្រូអាធំរបស់ខ្ញុំគឺស្មើតាមនេះគឺមីក្រូអាធំខ្ញុំគិតនេះមកឃើញ0ខ្ពស់ 30អញ្ចឹងនេះគឺ0.30បូកនឹង150យើងទទួលបាន150ក្បៀ30ម៉ែត្រតម្លៃនេះវាជាតម្លៃមួយនេះតម្លៃ y បន្តពីចំណុចទី1មកហើយចំណុចបន្តបន្តទៀតគឺយើងដោះស្រាយតាមដំណំនឹងដូចគ្នាទាំងអស់យើងយល់មួយយើងអាចយល់មួយទៀតបាន offset នេះគឺ y តូចមួយនេះគឺ y ធំតូចបូក y ធំចឹងយើងចង់រកតម្លៃ y តូចយើងស្គាល់ y តូចបូក y ធំស្គាល់ y ធំយើងអាចទាញរកតម្លៃ offset នេះបាន គឺតម្លៃឱសថហ្នឹងគឺស្មើឲ្យយើងធំនេះដកឲ្យយើងតូចបូកយើងធំតូចបូកយើងធំដកឲ្យយើងធំជាង150.25ដកឲ្យ150.3 ចឹងយើងដកទៅឃើញ0.05ថ្ងៃនេះយើងឃើញតម្លៃវិជ្ជមានដោយសារតែ tension elevation របស់យើងវានៅខាងខ្ញុំ tension elevation របស់យើងវាទាបជាងអឺ parabola elevation វាទៀបជាង profile elevation ចឹងហើយយើងឃើញខុសសញ្ញាចឹងចំណុចផ្សេងផ្សេងទៀតយើងធ្វើតាមលំនាំដូចគ្នាចឹងសំខាន់យើងមើលមកចំណុចឲ្យយល់ដូចតាមការវិវត្តរបស់ខ្ញុំហ្នឹងឥឡូវខ្ញុំឧទាហរណ៍មួយទៀតនៅត្រង់ចំណុច PE ចាស់153វា30ចឹង data x បើយើងវាស់ពី150មកអញ្ចឹង BVC នេះ data x របស់ខ្ញុំគឺ150 ស្មើឲ្យ150ម៉ែត្រយក150នេះដកនឹង10000ទៅឃើញ150ម៉ែត្រចឹងចំណុចនេះលេខធំនេះគឺស្មើឲ្យ150ក្បៀស00 150ខ្ញុំបាច់ឆេទីក្បៀសបូកនឹង delta y delta y ហ្នឹងគឺកន្លែងពីនេះមកនេះ និតា y គឺយើងគណនាតាមរូបមន្តខាងលើនឹងដែរយើងខុសតែយើងដូរទៅប្រវែងនិតា x ស្មើ150ម៉ែត្រទៅចឹងនិតា x នេះមាន data x ស្មើ153នេះជួចូលក្នុងនេះមកដើម្បីគណនាតម្លៃ data y នេះ ចឹងគុណនឹង150លើកជាការ៉េបូក p p គឺ0.01គុណនឹងថា x 150ទៀត Trên kia điểm mất khơi. Chỉ cả số đó khơi 7 chất xàm vậy. Chỉ như đây lại đây tay cái những bột. Mà chùa dù lại những món bán rồi hạ sấp. Cái bé. xàm cũng vậy. វា38 34 ចឹងកន្លែងហ្នឹងយើងខុសបន្ទុយនេះបន្តិចនេះតាយរ៉ៃ150តមកទៀតយើងចង់រកតម្លៃ y តូចនេះយើងយកធំនេះយកមួយនេះដកមួយនេះចេញទៅយកពីនេះដកនេះមកយើងបានទទួលបានតម្លៃមួយនេះ ឥឡូវយើងមើលខ្ញុំបញ្យល់ពួកយើងបានពីរចំណុចហើយថ្ងៃមើលចំណុចមួយទៀត អាចចំណុចមួយចំណុចនេះមួយទៀតតើតម្លៃហ្នឹងបានមកពីណា159ម៉ែត្រ159បើយកចំណុច PE ទៅជា goal ចឹងវាស្មើឲ្យ153ដោយ38បូកនឹងលេខ y លេខ y គឺខ្ញុំគិតពីនេះមកនេះលេខ y ហ្នឹងវាត្រូវជាមួយនឹងលេខ x ស្មើ150 ម៉ែត្រគឺបានមកពី13000នេះដកឲ្យ11150ប៉ុន្តែយើងកុំភ្លេចថាពីនេះមកនេះមុំដែលយើងប្រើគឺមុំគុយចឹងខ្ញុំដូរមុំនេះមុននេះខ្ញុំប្រើមុំ P ឥឡូវខ្ញុំដូរប្រើមុំរបស់គុយវិញចឹងគុយគឺ0.0.9 យើងគិតលេខនេះមកតែឃើញតម្លៃវាស្មើប៉ុណ្ណា ខ្ញុំគូររូបវិធំទៅជួមមើលនាមលុបនេះចេញตัวนี้คือสายฟังมาถึงนี่คือจะนัดเบเบชิ តោះនេះគឺបន្ទាត់ប៉ះជាងចាំងជំនិញធ្វើចំណុច P ចុះចំប្រវែងពី derivation របស់ P គឺប្រវែង L 2 ហើយលើកពីនេះស្មើ150នេះបំពេញខ្ញុំគណនីផ្ទៀងផ្ទាត់តម្លៃនេះសារដើមនេះ0.38នេះសារយើងឃើញបើតាមពិតត្រូវអត់ខុសទេ153នេះខ្ញុំបូកលេខខុសតែមុននឹងឃើញថា y នេះស្មើ3.38 3.38ចឹងយើង150បូក3.38គឺស្មើ0.38 153វា38ត្រឹមត្រូវហើយមុននឹងយើងបុកលេខខលើយើងមើលចំណុចនិស្សិតដើមទៀតអញ្ចឹងយើងយកកូននេះត្រង់យកកម្ពស់របស់ PIN គឺយកគោលវាស្មើ153វា38អញ្ចឹងហោតម្លៃរបស់ចំណុចនេះកម្ពស់របស់ចំណុចនេះតើខ្ញុំតាម តម្លៃនេះជាតម្លៃហាស់មួយចុះចំណុចតានេះគឺជាតម្លៃហាស់មួយចុះចំណុចតាហាស់ស្មើឲ្យ100 53វា38បូកនឹង data y ធំ ចឹងសម័យកាលផារ៉ាបូលរបស់យើងដដែលទេមានន័យថាមុំនេះគឺមុំពេដដែលសូនសូនមួយដដែលពួកសម័យកាលផារ៉ាបូលយើងមិនមាន2ទេបើតតតាហ្នឹងមិនមាន2ផ្សេងទេចឹងយើងគេនិយាយលេខនឹងភាសាទៀតលេខនឹងភាសាទៀត យើងយក h មក300ម៉ែត្រថ្ងៃនេះយើងយក h មក300ម៉ែត្រមុនពេលដដែលប៉ុន្តែ h ផ្សេង ធំនេះ x របស់យើង x មក l 3ម៉ែត្រនេះហើយខ្ញុំកុនដុតឃើញដូចគ្នា 26 ចឹងគេអានេះមកអានេះឃើញប៉ុណ្នេះត្រឹមតែ4ឬ3ដល់ពេលកន្លែងនេះធម្មតាយើងត្រូវឃើញតម្លៃដូចគ្នាពីបើយើង300ម៉ែត្រពីរំដើម្បីគណនាតម្លៃ y នេះគឺយើងប្រើសមីការតែមួយហើយយើងប្រើសមីការមួយនេះគាត់ថាយើងគណនាមកយើងត្រូវបូកថែម150នេះពេលយើងយកចំណុច BVC ហ្នឹងជាតម្លៃ y វាស្មើ150ម៉ែត្រ ចឹងចំណុចបន្តបន្តទៀតគឺយើងបូកថែម150ហ្នឹងទាំងអស់នៅថយចំណុចនេះចុះចំណុចនេះគឺទៅស្មើឲ្យ150 បូកនឹងត្រៃដេតា y ត្រៃដេតា y វិញនេះខ្ញុំយកអឺ175ព្រោះចំណុចនេះវានៅទៅនឹង x ស្មើ10175ដងមើលចេញវាស្មើ175175 3ខ្ញុំគណនាតាម333 10សេគុណដក5គុណនឹង175ការ៉េគណនាមកឃើញ4.30ចឹងបូក4.30នឹងបាន154.30ត្រឹមត្រូវខ្ញុំចង់គណនាជាមួយនេះ ចំណុចមួយនេះ159 159វាត្រូវនឹង x 275មុននេះខ្ញុំយកតម្លៃ x ខុសចំណុចនេះខ្ញុំកែដាក់275វិញ275 275តម្លៃហ្នឹងវាត្រូវស្មើ150បូកនឹងតា y តា y គឺខ្ញុំកណនាតាម mission ហើយខ្ញុំយកវាមកជួសក្នុងនេះ

60%នេះដូចគ្នាយ៉ាងដែរប៉ុន្តែយើងយក data x នេះស្មើ3រមែយើងអាចចាក់លបងចូលមក60%ហ្នឹងគឺស្មើឲ្យ150បូក data y ខ្ញុំចូលលេខចូលទៅ300លើជាការ៉េនេះ300ដែរ ចំណុច10លេខ5បូកនឹង10លេខ5យើងទទួលបាន160លេខ5អញ្ចឹងត្រឹមត្រូវអញ្ចឹងនេះវារឿងពិបាកយល់ទេហើយយើងគូររូបគូអីទៅហើយយើងស្ដាប់ការយល់ហ្នឹងយើងអាចមើលគិតថាយើងអាចទៅមើលច្រើនដងដើម្បីឲ្យពួកយើងអាចយល់បានមើលច្រើនដងហើយយើងសរសេរយើងគូតាមទៅយើងយើងចេះដងមកដៃលេខដងមកដៃលេខមក ដើម្បីឲ្យពួកយើងនឹងអាចយល់បានច្បាស់យើងពិបាកយល់បន្តិចប៉ុន្តែមិនមែនថាពួកយើងអាចយល់បានទេពួកយើងអាចយល់បានដោយសារមានការប្រយោជន៍របស់ខ្ញុំហើយស្ដាប់ច្រើនដល់ទៅយើងហ៊ានគូហ៊ានកណនីតាមឧទាហរណ៍មួយមួយទៅមកយើងអាចធ្វើបានហើយតម្លៃ0.05នឹងដូចគ្នាដែរយើងបានមកពី មិនថាយើងគណនាក្រោយគេអូសិតហ្នឹងណាថ្លៃអូសិតនេះយើងគណនាក្រោយគេយើងគណនានេះឃើញគណនាមួយនេះឃើញហើយពេលយើងហៅអូសិតយើងយកអឺ លេខខាងនេះដកលេខខាងនេះចេញទៅយើងយក profile របស់ហ្នឹងគឺស្មើឲ្យយក profile elevation ដល់ឲ្យ tension elevation ចេញទៅយើងឃើញ offset ហ្នឹង ចំណុចហ្នឹងគឺយើងធានាក្រោយគេទាំងអស់បន្ទាប់ពីយើងគឺ profile evaluation ហើយនឹង function evaluation នេះបាទអញ្ចឹងគឺយើងរៀបមើលឡើងវិញទាំងអស់នេះទៅមើលលំហាត់លេខ122ទាក់ទងនឹងការគណនា ប្រវែងខ្សែកងតភ្ជាប់នៅក្នុងក្នុងឈរហើយនឹង កូនេរបស់ខ្សែកងតភ្ជាប់ដែលមានរាងជាបាទបូលខ្សែកងតភ្ជាប់ក្នុងប្លង់ឈរគឺសម្រាប់ភ្ជាប់ផ្លូវដែលមានមុំចំណោតវាខុសគ្នាអាចឡើងមួយចុះមួយឡើងចំណោតចុះចំណោតឬក៏ចុះហើយឡើងឬក៏ឡើងចំណោតអឺឡើងហើយឡើងទៀតប៉ុន្តែមុំវាខុសគ្នាហ្នឹងក៏ត្រូវការមានខ្សែកងតភ្ជាប់ដែរ ឬក៏ចុះចំណោទទាំងពីរប៉ុន្តែមុំចំណោទខុសគ្នានឹងយើងត្រូវការមានខ្សែកុំតបជាប់ជាញមើលលំហាត់ទី22នេះគឺថា vertical alignment for a single curving wave road consists of a parabolic crest curve connecting a straight line uphill grade of 4% with a straight line downhill gradient of minus 3%. ជាងខ្សែកោងតបឈរក្នុងប្លង់ឈរហ្នឹងគឺមានរាងជាបារបូតប៉ោង grace curve បារបូតប៉ោងសម្រាប់ភ្ជាប់ផ្លូវឡើងចំណោត4%និងចុះចំណោត3%ជាងឡើងចំណោត4%និងចុះចំណោត3%ណានេះចុះ មុំនេះ4%ហើយមុំនេះ3%អញ្ចឹងចង់កណេរក្នុងហ្នឹងវាមានប៉ារ៉ាបូលមានភ្ជាប់ខ្សែកោងពីរហ្នឹងអញ្ចឹងផ្លូវរបស់យើងគឺខ្សែកោងពណ៌លឿងនេះជ្រើសលើនេះគឺជាចំណុចប្រសព PE point of intersection នេះជា P នេះជាគុយ ចឹងមានន័យថាពេលស្មើ4%បូក4%ព្រោះឡើងទួលឡើងទួលបូកហើយនឹងគុយចូលទួល3%អញ្ចឹងតម្លៃគុយស្មើ13%សំណួរទី1 calculate the vertical offset at the point of intersection of the two tangent at pi ទី1នេះគឺចង់ឲ្យយើងគណនាប្រវែងខ្លីនេះ តាំងនៅសអឺជាសំណួរទី1ហ្នឹងវាចង់ឲ្យយើងគណនាតម្លៃរបស់អឺទី2 calculate the vertical and horizontal offset for the higher point on the curve ទី2គេឲ្យគណនាកនេនៃចំណុចកំពូលរបស់ parabol ថ្លៃរបស់ x តូចនិង y ធំឬក៏ y តូចគេប្រើពាក្យ offset អញ្ចឹងគេអាន x តូចហើយនឹង y y តូចអាយ៉ារបស់វាមាននៅក្នុងមេរៀនយើងបានបកស្រាយហើយ assume a design speed of 85 km ថ្លៃរបស់វា and use the absolute minimum k, k value for the crash curve ចឹងតម្លៃការគឺយើងយើងបានមកពីតារាងហើយគេឲ្យយើងប្រើតម្លៃតូចផុតដាច់ខាតគេប្រាប់តម្លៃគេប្រាប់លក្ខខណ្ឌហ្នឹងមកដើម្បីយើងហៅប្រវែង L សិន អញ្ចឹងយើងជានេះបង្ហាញ L សិនអានេះគិតចាប់ពីចាប់ដើមនៃខ្សែកោង ទៅដល់ចំណុចចំចំនៃខ្សែកោងអញ្ចឹងយើងមានសមីការ L សមាការកតា P ដកគុណ ដៃពេដៃគុយមាននេះសកាកាយយើងមើលតាមតារាងក៏យើងយកដៃទូចផុតដាច់ខាតសម្រាប់ crash curve absolute minimum k value for crash curve ចឹងល្បឿន85គីឡូម៉ែត្រក្នុង1ម៉ោងត្រូវការយើងយកវាស្មើ30ចឹងការស្មើ30 ក្នុងលក្ខខណ្ឌ1485 grace curve នេះកាយយើងស្មើ30ជាងយើងអាចគណនាតម្លៃរបស់ L 30កតាយពេដកគុយពេ4%ដកគុយគុយរបស់យើងដក3យើងគិតសញ្ញាចូល ពីគណនា complex គិតសញ្ញាចូលជាង4 3 7ជាង L ស្មើ210ម៉ែត្រ វាបានតម្លៃ L ហើយយើងឆ្លើយចំនួនទី1នេះគេឲ្យយើងហៅ L អញ្ចឹងយើងទៅមើលសម្ប័យការរបស់ L ហ្នឹងវាធំចំណុច PE ហ្នឹង HML លើ2តើ L របស់យើងស្មើប៉ុន្មានអញ្ចឹងសម្ប័យការ L របស់យើងនៅនេះ L ស្មើដល់គុយដល់ P គុណ L នៅលើ8 កាត់សម័យការក្អកនេះនេះចូលហើយអូនេះវិញពូលអិចមក LP ចែកនឹង P ដកគួយគេតូច L P រេចែកនឹង P គេតា P ដកគួយ ចឹងយើងមានសម័យកាបើយើងជួលលេជួលទៅ VL យើងមានពេលយើងមានគូយើងមានហើយហៅអឺស្មើដកគុយដកពេលគុយបើយើងគឺដក4ដក4អត់ដក3ចឹងដក0នេះ0នេះវិញក្នុងសម័យកាទាំងអស់ហ្នឹងនិយាយរួមលើកលែងនៅសម័យកានេះមួយទេដែលតម្លៃពេលនឹងគុយយើងអត់ចាយវានឹង100 ចំណុចការផ្សេងទៀតក្រៅពីហ្នឹងយើងត្រូវចែកតម្លៃរបស់គួយរបស់ពេលហ្នឹងនឹង100អញ្ចឹងគួយស្មើដក3%យើងជំនួសដោយខ្ញុំចែកវានឹង100ទៅបានដក0.03គួយដកពេលពេលបើយើង4% 0.04គុណ L លើ8 L ពី10ចែកនឹង8 ចឹងឃើញ0.07ដកបណ្ដោះបូកពី10ចៃនឹង8ឹងឃើញផ្នែក E ស្មើ1.84ម៉ែត្រ តាមយើងរកតម្លៃ x y ទៅក៏នៃនៃចំនួនកំពូលរបស់ parabol ហ្នឹងជួសតាមជួសលេខតាមសមីការហ្នឹងមកដល់ពី10 p 4% 0.04នៅលើ p ដកគុយ0.04ដកហ្នឹងគុយគឺដក0.03បិទមុំចុះមកវិញ យើងគណនាមកគឺ x ស្មើ120ម៉ែត្រចម្លែកបើ y តូច l ក៏នឹង p ការ៉េអញ្ចឹងវា l ជា10 p 0.04លើកជាសួយគុណ2ចាញ់នឹង2ក៏ថា p ដកគុយ p 0.04 ដកគុយដក0.03ពីដក0.4លើជាការ៉េចែក2ហើយចែកនឹងចែក0.7ជាង y ស្មើ2.4ដែរនឹងមានចំណុចជាចំណុចកពូលនេះ parabol យើង parabol របស់យើងហៀងកោងអញ្ចឹង នេះគឺជាកម្រិត BVC នេះជាកម្រិត BVC ចំណុចនៃកពូលប៉ារ៉ាបូលនៅត្រង់នេះពីត្រង់ហ្នឹងមានន័យថា មានន័យថាតម្លៃ x របស់យើងនេះយើងរកឃើញ120ម៉ែត្រគឺនៅត្រង់នេះហើយតម្លៃ y របស់យើងនៅត្រង់នឹងកំពូលហ្នឹងគឺនៅត្រង់នេះចឹងកន្លែងនេះ x ស្មើ120ម៉ែត្រកន្លែងនេះគឺ y តូចស្មើ2.4ម៉ែត្រអញ្ចឹងយើងបញ្យល់ជា graphic ថា ខ្សែកោងរបស់យើងហ្នឹងត្រៃលេខយើងគណនាបានហ្នឹងតើនៅលើរូបវាមានន័យវាយ៉ាងម៉េចចឹងនៅកំពូលប៉ារ៉ាបូលវាហើយយើងត្រូវគណនាតាមស្មីក្រិចក្រិចនេះយើងគណនាក្រិចតូចមិនឲ្យចង្អាយពីខ្សែកោងទៅបន្ទាត់ប៉ះយើងអាចគណនារតម្លៃអ៊ីក្រិចធំបានដែរបើសិនយើងចង់គណនាប្រវាយពីនេះគឺអ៊ីក្រិចធំឯង ចឹងយើងចប់លំហាត់មួយទៀតហើយ